ឥឡូវយើងចាំស្ដាប់ធម៌ដែលនាំឲ្យស្រស់រឹងឆាប់នៅក្នុងអេរិយាបថឥឡូវយើងចាប់ប្រមូលចិត្តយើងដាក់ក្នុងដើមទូលអស់នេះលែងរឿងអតីតលែងនឹករឿងអនាគតរឿងអ្វីក្រៅអំពីចិត្តខ្លួនលែងនឹកឥឡូវតម្កល់ចិត្ត ធ្វើការពិចារណាថានៅក្នុងមួយអាទិត្យនេះគឺអាត្មាអញលែងដើរអ្វីទាំងអស់ស្ទឹងអាត្មាអញបានយកចំហើយមើលនេះ ដូច្នេះតកាការផ្សេងរកនៅអហពុជនលែងមានការធ្វើដំណើរគយចោក្នុងចិត្តនឹងទីឆ្ងាយលែងមាន អាត្មាអញត្រូវតែស្វែងរកធម៌ឲ្យបានសម្រេចក្នុងព្រះអាទិត្យនេះអាត្មាអញជឿហា កិច្ចប្រតិបត្តិក្នុងអាទិត្យនេះនឹងបានសម្រេចពីពេលណាមកមិនខានទេគឺត្រូវតែបានក្នុងពេលណាគឺអាត្មាញលែងខ្វល់អ្វីទាំងអស់ក្រៅអំពីនិកធម៌នេះដំសភាអំសភាជឿថាទៅដីប្រតិបត្តិក្នុងពេលនេះគឺមុខបានសម្រេចផងចិត្តមិនមែនមិនបានសម្រេចមិនមែនទេ ព្រោះនេះព្រះអរិយមានពុទ្ធជាដើមបានត្រាស់ដឹងហើយលោកបានសន្និដ្ឋានហើយលោកបានធ្វើហើយដោយស្នាថ្មៃអ្នកធ្វើតាមទៅនៅ ក្នុងពេលនេះនឹងបានសម្គាល់ហើយគឺជាលះបង់អ្វីអ្វីអស់លែងនឹករឿងអតីតអនាគតបច្ចុប្បន្ននឹងក្រោយអីជុំនឹកឥឡូវមោចិត្តដាក់ខ្នើមទ្រូងរលឹកនៅដង្ហើមតោដង្ហើមតិចនឹងស្មាតណែន តែត្រួយហ្នឹងទៅលោកលោកតាធ្វើកម្មរហូតគាត់ស្នាសម្ដែងដល់ណាគឺសន្និបាតកម្មដល់នោះតែទៅត្រូវប្រយុទ្ធជាមួយ នឹងហើមចេញនិងនឹងហើមចូលតែទៅត្រូវចោបចូលទៅក្នុងខ្យល់ខាងក្នុងខ្យល់ខាងក្នុងគឺខ្យល់ដែលប្រពិតគឺទូងក្នុងពោះតែខាងក្រៅខ្យល់ដែលមកប៉ះខាងក្រៅ ហើយយើងអត់រលឹកចូលខាងក្រៅទេគឺយើងរលឹកចូលខាងក្នុងហើយសតិស្មារតីរលឹកនៅដង្ហើមចូលដង្ហើមចេញឲ្យដកខាងក្នុងខ្លួនដង្ហើមចេញលេងចូលវែងដកដង្ហើមចូលវែងឲ្យជ្រៅទៅដឹងតែចូលវែងដកដង្ហើមចេញវែងមកវិញដឹងតែចេញវែង នៃសមសំយុទ្ធមកដីចតចូលគុណចលចេញគុណមកដីឲ្យផ្លិចនៅក្នុងវរៈដកដង្ហើមចូលដកដង្ហើមចេញទេដកដង្ហើមចូលដឹងខ្យល់ហ្នឹងយើងហ្នឹងសតិយើងដឹងដល់ក៏ចូលទៅដែរដកដង្ហើមចេញមកដឹងតែចោះចេញមកទៀតចិត្តប្រកបចិត្ត បិទនៅចិត្តមិនអោតអកុសលក្រែងក្រសង្កត់បានដោយសារអំណាចសពិរលឹកនៅហើមចូលនិងដង្ហើមចេញសពិរលឹកនៅដង្ហើមចូលដង្ហើមចេញលែងវែងគំគិតពីសម្លេងគំគិតពីមូសគំគិតពីរបបគំគិតពីចំហគំគិតពីក្តៅគំគិតពីជើងគំគិតពីចុកចំគំគិតអ្វីៗទាំងអស់បិទអស់ បិទណែកបិទតិចអត់ចំោះបិទបិទកាយទុកឲ្យចិត្តមួយធ្វើការខាងប្រោដកដង្ហើមចូលដឹងដកដង្ហើមចេញនេះធ្វើការបិទ5ទៅ1ដកដង្ហើមចូលក៏ដឹងដង្ហើមចេញក៏ដឹងប៉ុន្តែចូលវែងចេញវែងចូលវែងចេញវែងចូលដឹងទៅចូលចេញដឹងចេញ លើចម្រើនដល់ពេលចម្រើនយូរយូរទៅស្រាប់តែកងនេះខ្លីវាខ្លីខ្លួនឯងដង្ហើមចូលក្លីខ្លួនឯងចេញក្លីខ្លួនឯងដោយគ្មានអ្នកបញ្ជាអត់ដល់ដង្ហើមចេញក្លីចុះក្លីកុំប្រឹងដង្ហើមឲ្យវែងវិញកាលណាដកដង្ហើមឡើងវិញត្រូវផុតមុខផុតក្រោយចង់អត់ខ្យល់ បន្តើរូបបដោយចូលខ្លីចេញខ្លីដោយត្រង់ចូលខ្លីចេញខ្លីដឹងដល់ប៉ុណ្ណឹងដឹងថាហើមចូលខ្លីចេញខ្លីដឹងថាដង្ហើមចូលខ្លីចេញទៅកុំតើរឿងហើមមកវែងវិញបើបានខ្លីហើយក៏ចេះតែធ្វើទៅខ្លីបើសិនជាសភាពចុកឯចុកជើងលមាស់មុខលមាស់ច្រមុះលមាស់ជា សើបកាយចុកកាយក្តៅកាយត្រជាក់កាយបំបាច់គិតចេះតែពីតាមដានកលទៅមិនរវល់នឹងអ្វីដែលកើតឡើងក្នុងទីចន្លោះនៃការប្រព្រឹត្តទៅដល់អន្តរជាតិលំោះក៏អត់វល់តើទៀតក៏អត់វល់តំណែងក្នុងគ្រូក្នុងក្បាលក៏អត់វល់បដ ாய் ដង្ហំចូលខ្លីពេញខ្លីចេះបដ ாய் បដ ாய் ទៅ ឲ្យស្រួលក្នុងខ្លួនកុំប្រឹកអារម្មណ៍គ្រាន់តែទុកឯត្រង់ទេធ្វើចូលដឹងចេះដឹងឥឡូវជន់ចិត្តព្រមទៅចូលដឹងចេញដឹងលេខចិត្តពីវែងចិត្តពីខ្លីចូលដឹងចេញដឹងចូលបានបណ្ណាដឹងប៉ុណ្ណឹងចេញបានបណ្ណាដឹងប៉ុណ្ណឹងចូលដឹងចេញដឹង ចម្រើនយូរយូរទៅ បាត់របស់បាត់ចិត្តបាត់ចាប់បាត់តឹងមុខបាត់តឹងមាត់បាត់រសើបរសៃរសពអត់អស់អត់ចោលខាងក្នុងរួនកម្មទៅទៅស្ងាត់ទៅតិចទៅតិចទៅស្ងៀមទៅស្ងៀមទៅអត់ទៅអត់ទៅមកទៅមកទៅតិចទៅតិចទៅកុំខ្លាចកុំភ័យកុំស្លាប់កុំព្រួយខ្លាចស្លាប់ព្រះមានសទ្ធាឡាថា អាត្មាអញនឹងឲ្យខ្លះដឹងធម៌ឯណោះគឺថាដឹងធម៌ស្ងប់ធម៌នេះជាធម៌ស្ងប់ចាយស្ងប់ចិត្តស្ងប់ប្រពន្ធសេចក្តីសង្ឃឹមអាត្មាបានថាដឹងធម៌ស្ងប់កាយស្ងប់ចិត្តស្ងប់តាមដានខ្ចប់ចលអត់ទៅអត់ទៅតិចតិចទៅមកមកទៅ តាមដានបន្តិចបន្តិចហ្នឹងរហូតដល់លែងដឹងមានចលចូលចលចេញ ស្ងប់ហ្នឹងចោលទៅចោលចេញស្ងោះហើយស្គាល់តែចិត្តមួយសម្រាប់ដឹងតងើយកន្តើយឥឡូវយើងអង្គចិត្តយើងត្រង់គ្មានខ្យល់មានខ្យល់ឥឡូវខ្យល់ងប់ហើយស្ទើរតែមិនដឹងហើយមានប្រមាណតិចណាស់ស្ទើរតែមិនហើយ ឥឡូវតម្កប់ចិត្តនៅត្រង់មានខ្យល់ប្រមាណទៅស្ទើរតែមិនប្រលើយមិនកាន់យវ័យជាអារម្មណ៍ទាំងអស់ឥឡូវតាមមើលដំណើរលហើយហើយក្នុងខ្លួនតាមមើលគេថាចង់លហើយមែនទេតាមមើលខ្យល់ដែលនៅក្នុងឃើញលហើយលហើយអោខ្យល់ហ្នឹងមានលក្ខណៈលហើយលហើយតា លហោផ្សាយទៅពេញកាយអស់ពេញទ្រូងពេញពោះពេញដាស់ពេញជើងពេញមុខពេញមាត់តែជាខ្សត់ប្រពត្តឡើងចិត្តជាធម្មតាអង្គនេះខ្យល់មែនវាលក្ខណៈលហើយលហើយក៏ទឹកលហើយលហើយនឹងហើយហើយក៏ឥឡូវបើយើងតាមដានឃើញនៅខ្យល់ដែលមានលក្ខណៈលហើយលហើយស្បតានេះខ្ចប់ ឥឡូវរំពឹងពិចារណាមួយចំណុចទៀតមើលប្រទេសគឺរាងកាយដែលចុះកំពុងតែចោទៅពីចោរាងកាយព្រោះយើងចាប់ពីចុងដល់ចុងជើងគឺជាកន្លែងដែលខ្ចោះកើតខ្ចោរលត់ចោឡើងទៅចុះឥឡូវយើងឯងចែកសតិពីរខ្យល់មួយក្រុមរាងកាយមួយក្រុមខ្យល់មានសតិលហើយលហើយតែងរត់ច្រត់ឡើងក្នុងរាងកាយ នឹងស្តាមទៅឃើញចោលឡើងចោលឡើងដល់ក្នុងរាងកាយរាងកាយគឺទីលំនៅនៃចោលកំពុងតែរំចោះខ្យល់កំពុងតែរំចោះក្នុងរាងកាយពឹងពិចារណាទៅឃើញថាអោផលទាំងអស់ការរលត់ការរលត់អតតហើយធ្វើយោនិសោសការៈទុកចិត្តថាកំណត់ក្នុងចិត្តថា ខ្យល់ដែលមានភាពលហើយលហើយនឹងរាងកាយទាំងនោះជាតួរូបធម៌នឹងហៅរូបទាំងរាងកាយទាំងខ្យល់ហៅថារូបវិញ្ញាណប្រាជ្ញាស្ទេដែលកំពុងដឹងនេះថាខលថារាងកាយទាំងមូលថាជារូបសតិស្មារតីដែលកំពុងដឹងចារណាតានេះជាតួនាមធម៌មិនបានហៅនាមផងព្រោះ សតិនិងបញ្ញាចិត្តទាំងអស់នេះគឺការដឹងនៅពេញក្នុងខ្លួនទាំងអស់ដឹងមិនចេះចប់ឲ្យតែដឹងមិនចេះចប់ឲ្យចាំមិនចេះចប់ឲ្យតែគិតចេះចប់ចឹងខ្យល់មួយរាងកាយមួយជាទូរូបផលសតិប្រាជ្ញាចិត្តដែលកំពុងដឹងនៅខ្យល់នឹងរាងកាយជាទួនាមផលរូបនាមវារូបឥឡូវពេលចំណាតទៅទៀត ពិចារណាថារៀបកាយទាំងមូលហើយនឹងខ្យល់ហើយចិត្តបែកចេញពីគ្នាលើដកខ្យល់ដោយខ្យល់ដករាងកាយដោយរាងកាយដកចិត្តដែលកំពុងដឹងដោយចិត្តតាមរៀនតួខ្លួនតែរទេត្រង់ណាហត្រីត្រង់ណាហៅប្រោសត្រង់ណាហៅសត្វហៅគល់ត្រង់ណាហៅស្ដាច់មិនទីត្រង់ណាហៅដូនជីអត់មិនទេ មានត្រឹមបាត់ខ្យល់មានត្រឹមតែរិកាយជាទីចូលទៅនៃកលមានត្រឹមតែនាមកកំពុងដឹងខ្យល់នឹងរៀងកាត់ទាំងមូលនេះប្រាជ្ញាយើងទៅឃើញអញ្ចឹងអញ្ចឹងពាក្យតែឈ្មោះអាត្មាអាចពីមុនមកនេះត្រឹមតែហៅណាខ្ចីហៅណាអ្វីអ្វីសុទ្ធតែខ្ចីហៅទាំងអស់តាមពិតគឺមានត្រឹមតែរូបហើយនិងនាមមានសន្តានាមហើយនិងរូប រៀនអាចសម្បូរនឹងចោតទូរូបសតិប្រេជ្ញាចិត្តកំពុងដឹងជាទួនាមធម៌ហើយកំពុងតែប្រព្រឹត្តទៅបញ្ចោទៅមកធម្មតាក្នុងពេលអង្គុយនេះអញ្ចឹងរូបធម៌នាមធម៌កំពុងអង្គុយនឹងឯងមិនមែនសត្វមិនមែនពលអឥឡូវយើងពិចារណានឹងវិញហើយយើងត្រូវពិចារណាថារូបទាំងកាយទាំងមូលនេះបានពីអី អរូបរាងកាយទាំងមូលកើតពីកម្មចាស់ហើយណាពួកវិញ្ញាណចូលមកចាប់ប្រំភិនៅក្នុងផ្ទៃម្ដាហើយបានកើតទៅជារូបរាងកាយដោយសារធ្វើបន់នៃបាត់ធ្វើពីជាតិមុនណោអំពើបន់នឹងឯងតាក់តែងឲ្យកើតទៅជារាងកាយនេះអញ្ចឹងនាមធម៌គង់តែកើតកើតអីថាអូកើតពីនឹកគិតមកគុំតែមានចាស់ហើយនឹកនឹកក៏វាស្មានមកធម៌ដែរ ដូច្នេះរូបប្តីនាងប្តីកើតឡើងតាមតាមបច្ច័យរូបកើតឡើងមានកម្មជាបច្ច័យនាមធម៌កើតឡើងមានចិត្តនិងធម៌ជាបច្ច័យកំពុងតែប្រព្រឹត្តទៅហើយយើងពិចារណាមើលតាមវាខ្លឹមសារព្រាងកាយនេះបើសិនជាយើងដកខ្យល់វិញដករាងកាយវិញដកអត់ចេញទាំងអស់តែត្រង់ណាហើយខ្លឹមសារអត់ ហើយខ្យល់រំពងតែកើលុតតើរលុតកើតបាត់កើតបាត់កើតបាត់តាមខ្យល់ទៅកើតបាត់កើតបាត់ ប្រែពុជនិចហើយពេលណាកើតឡើងតាក់តែមកឲ្យលំបាកឲ្យអស់ទៅវិញទៅអស់ចរនេះពិតជាមានដែរខ្ញុំនេះពិតជាទុកចរនេះពិតជាមនិច្ចរបស់ខ្លួនឹងពិចារណាដល់ពីឃើញឃើញអាខ្យល់របស់វាមិនទៀងម្ដងចេះម្ដងចុះ កើតកើតបាត់ទឹកបាត់ហើយកាយគ្មានសម្មសាក៏មានស្រឹមតែចោលមានស្រឹមតែរាងកាយតមូលទាំងចិត្តហើយរាងកាយតមូលសតៈតបមានអីសតៈសៈតបដងខ្លួនតនឹងក្បាលខាងលឹះសក់ស្បែកសាច់សរសៃឆ្អឹងបេះដូងសួតវៀនខាងក្នុងលំមោតនៅពេញរាងកាយទាំងដែលក៏កំពុងតែកចោកាត់ចុះឡើងចុះឡើងចិត្តតែបោះគ្មានតម្លៃ ឲ្យកាយនេះมันទៀងតាมันទៀងព្រោះកាលឡើងទៅរាងកាយនេះຕົកនាំមកដីលំបាករាងកាយគ្មានកំសាយណាអត់អត់មានខ្លឹមសារទេតាមណាចឹងដល់ឃើញកើតឃើញរលឹកឃើញទៅខ្លឹមសារគិតទៅអត់ន័យជាថោជាសោះសូននោះទេចិត្តយើងបានដល់នៅពិធីឃើញទៀងមែន ឃើញទៅពេញអនត្តាកើតដោយនឿយណាយហើយក៏លះបង់រាង កាយមួយខណៈមួយខណៈពីណាយលែងស្រឡាញ់លែងប្រាថ្នាលះបង់សេចក្តីប្រកាន់បានមួយខណៈមួយខណៈហើយចេះតែសន្សំធរហ្នឹងទៅសន្សំដដែលសំដែលទៅក៏ឈ្មោះបានសម្រេចនៅបឋមវិបស្សនាបានសម្រេចនៅបឋមវិបស្សនាដោយសារ ក្នុងថែមនេះឥឡូវដាក់ដាក់ចោះចោះបន្តពីការឲ្យអវត្តណែអំពីការបណ្ដែងការមកទៀតទៅទៅគឺថាយើងនឹងស្បនៅវត្តខ្លះដែលជាចំណុចសំខាន់សំខាន់អំពីកិច្ចការប្រំដាក់នេះ ចំណុចទី1និយមពីលក្ខណៈជឿលក្ខណៈជឿសំខាន់មួយតើសំខាន់យ៉ាងម៉េចចំណៃជឿនេះមានលក្ខណៈចំខ្លះមិនចំណាព្រោះសាសនាមានពីរប្រពុទ្ធសាសនាមួយនិងពីហិរៈសាសនាមួយនេះយើងត្រូវស្ដាប់បាន នៅក្នុងចំណុចនេះព្រះពុទ្ធសាសនាយោងពីជំនឿដែលមាននៅក្នុងសាសនាព្រះពុទ្ធតើព្រះពុទ្ធនឹងជឿអីហើយវាលក្ខណៈអ្វីដែលជាគោលការណ៍សំខាន់ពីរតនាគឺរតនាខាងក្រៅតើមានគោលការណ៍អ្វីដែលជាសារៈសំខាន់តែកណ្ដឹងបើជាយើង មិនបានយល់ចំកណ្ដឹងនេះច្បាស់រាល់ទេយើងកាន់តែស្នាទាំងខុសទាំងត្រូវហើយកែខ្លះខុសហើយខ្លះត្រូវតែយើងអត់ដឹងអត់ដឹងថាត្រង់ណាខុសត្រង់ណាត្រូវឥឡូវខ្ញុំក្រាបស្មាតើគេនឹងជួយនៅចំណុចនេះព្រះពុទ្ធសាសនាមានគោលការណ៍3វាបង្អែក ខ្លួនឯងប្រពុទ្ធសាសនាគឺថាពុទ្ធបរិស័ទដែលបានពឹងរះពឹងទៅរឿងពុទ្ធសាសនាហ្នឹងគឺផ្អែកទៅធម៌បីទី1ព្រះពុទ្ធទី2ព្រះធម៌ទី3ព្រះសង្ឃប្រពុទ្ធប្រធមប្រសង្ឃទាំងទាំងនេះជាបង្អែកក្នុងពុទ្ធសាសនា បើសិនជាទាំង3គ្មានទេគឺគ្មានពុទ្ធសាសនាទេហើយដែលយើងគោរពយើងបូជាយើងប្រតិបត្តិគឺឲ្យចំទៅធម៌ទាំង3នោះអានឹងគោលការណ៍សំខាន់ណាស់ព្រះសម្មាសម្ពុទ្ធគឺថាប្រពុតនឹងតើសម្បយកអីគឺសម្ដៅយកលោកអ្នកត្រាស់មក នៅធម៌វិន័យហើយបានយកធម៌វិន័យនោះយកមកសម្ដែងប្រាប់ឲ្យមហាជនលូទៅទាំងអស់ទាំងរូបទាំងជាប្រាហើយបានកម្មធម៌នេះគឺថាទៅតាមអធិរាយរៀងរៀងខ្លួននេះគឺថានឹងលោកអ្នកបានន័យថាពុទ្ធនឹងជានោះមានរូបធម៌មាននាមធម៌ ចារអង្គគង់នៅហើយមានរូបធម៌មានយាមធម៌រូបនឹងគឺប្រកបដោយអានចេញជាអ្នក80យ៉ាងគល់មក3គឺថាលក្ខណៈទាំង12នៃមហាបរតនិងប្រពន្ធណាហើយយាមធម៌គឺព្រះអង្គបានត្រាស់ដឹងនៅចរារិយសច្ចបានដល់ទុក្ខរច្ចាខពិតជាទុក្ខ សមុទយៈសច្ចៈធម៌ពិតហេតុនាំឲ្យកត់ទុកនិរោធសច្ចៈធម៌រលត់ទុកអ្នកកសច្ចៈធម៌ពិតជាផ្លូវធ្វើដំណើរទៅកាន់ទីរលត់ទុកនិងវិញ្ញាណអង្គនឹងគឺត្រាស់ដឹងធម៌ឡើងមានដល់រូបធម៌មានដល់នាមធម៌មិនមែនប្រពុតនឹងជាអតិទេមានតែឈ្មោះទេណា មិនមែនអតិភិបយន្តតែឈ្មោះទេព្រះអង្គមិនមែនជាខោចមិនមែនជាប្រាមិនមែនប្អិនប្រព្រំឬក៏ទេវនិកាយណាមួយព្រះអង្គមានចិត្តជាមនុស្សពុទ្ធមានចិត្តជាមនុស្សមានបញ្ញាតាបបៃតាមានអីដូចយើងចិត្តបបៃតាព្រះអង្គឈ្មោះបបាសុទ្ធធុតនៈ វិទ្យាឈ្មោះនោះទៅជាបតិពុទ្ធនិរិមហាមជានេះកញ្ញាហើយអង្គមានតកោដែលខັບយតកោសក្យវងប្រំកើតនៅក្នុងដែនកតដែនកតកបណ្ដរហូតអញ្ចឹងអង្គជាជាជាមនុស្សជាមហាបុត្រមានកំណើតតជាមនុស្សដល់ពេលប្រជញ្ញ29ចេញទុក ដល់ខាង5បានអស់ជាប្រសនសម្ពុទ្ធនេះអញ្ចឹងគេត្រូវសិក្សាឲ្យស្គាល់ថាពុទ្ធជាអីតែយើងមិនបាត់គិតនឹងយើងថាពុទ្ធគ្មានរូបយកតែលាធម៌មួយយកមករើជាកតាអំណត់នឹងរឿងមួយដែរទៀតតែជាលើស្ដាយគឺរបស់ដើមតែព្រះជាអ្វីព្រះអង្គបានត្រាស់ដឹងនៅសេចក្ដីបន្ទាប់ពីការត្រាស់ដំណោ ទ្រង់ទៀនធរទេសនាដឹកនាំវិន័យសំអស់45ឆ្នាំនេះនឹងអរនឹងបានគេហៅថាពុទ្ធធម៌រូបជាតិធម៌រូបជាតិប្រែទៅស្ដេចនៃធម៌ណាប្រតិយគឺជាស្ដេចនៃធម៌រិយៈនឹងបាច់ហើយស្ដេចរបស់ធម៌ទឹកព្រះអង្គទ្រង់បានសម្ដែងធម៌លោកបានត្រាស់ដឹងទៅហើយបានសម្ដែងទុក្ខ នឹងឲ្យធម្មរិទ្ធជាស្ដេចនៃធម៌ហើយធម៌ដែលព្រះអង្គលោកសម្ដែងនោះគោលការណ៍ពីប្រព័ន្ធប្រែថាដំពោមៀតក៏ពាក្យព្រៀងដៃអវ៉ារបស់ព្រះដល់ទៅ8លើ4000បឋមខណ្ឌធម៌ដល់8លើ4000បឋមខណ្ឌ សតោទីមើលនិពន្ធសមខណ្ឌប្រវិន័យទីមើលនិពន្ធសមខណ្ឌប្រអភិធមទីមើលទីតំបធម្មខណ្ឌប៉ុណ្ណេះប៉ុន្តែអវត្តទាំងអស់ព្រះអង្គទ្រង់សម្ដែងទៅតែហូមចុះក្នុងអវត្តបាទទី1រកបាបាសអករណៈកិរិយាមិនធ្វើបាបទាំង6 ទី2កុសលស្ពតសន្តតិគឺរិយាពេញនៅកុសលដល់ប្រមួយទី3សច្ចតបរិយោចរណំគឺរិយាជំរះចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធនេះ3ណាវិន័យសពបស្សករណំសោតកុសលសោបសន្តតិអភិធម្ម42000ក្នុងខណ្ឌបំពួនដល់នៅត្រង់សច្ចបរិយោចរណំ បីនេះអវាទបីនេះនឹងហើយដែលជាគោលការណ៍នឹងហើយដែលជាទូលធម៌នឹងយើងត្រូវស្គាល់ណាទី1គឺមិនបាបទី2បំពេញកុសលទី3អប់រំចិត្តនិងវត្ថុដែលព្រះអង្គសម្ដែង45ឆ្នាំនេះដល់ពេលមហាជនបានទៅទៅស្ដាប់វត្ថុណា មហាជនបានចូលស្ដាប់ពធកលបុត្រកលធីតាកូនស្រីរបស់កូនកូនប្រុសរបស់កូនបានចូលទៅស្ដាប់ពធដែលតែដែលមានលទ្ធិព្រមបានរាប់សម្ដែងໄសនោះណោះពេលនោះក៏តែមានសទ្ធាក៏បានជឿជាក់ហើយក៏ចូលទៅបួសច្បាប់បច្ចិត្រ ជាភិក្ខុភិក្ខុប្រែថាអ្នកឃើញភ័យក្នុងសង្សារសង្សារេភយ៉ាងឯកតៃទេភិក្ខុភិក្ខុនោះប្រែថាអ្នកឃើញដោយភ័យក្នុងសង្សារពេញភ័យយ៉ាងម៉េចសង្សារវត្តមានធម៌4ទេអង្គជាតិអីជាតិវត្តដាក់គិរិវត្តដាក់ជាតិភិវត្តដាក់មរណៈវត្តដាក់ ជាទេវតៈដែលកើតជារាវរៈវិលចាប់រងព្រីជាធីវតៈវិលឈឺចាប់តរណវតៈវិលស្លាប់វិលទៅវិលមកវិលខឹងវិលចាស់វិលឈឺវិលស្លាប់វត្តធម៌នឹងមានក្នុងលោកនឹងប៉ុន្តែវាក្បាំងដល់ប្រតិជនមិនមែនជាបរិយាហើយក្នុងលោកវិញនោះគ្មានប្រហរៈទេមានតែប្រតិជន ព្រះរយៈគឺតែព្រះសង្ឃព្រះអង្គឯងជារហរយៈដល់ព្រះអង្គសម្ដែងធម៌ទេសនាទៅពេលនោះបញ្ចវគិវិខោណាបញ្ចវគិវិខោវិខោទាំង5អង្គបានន័យថាបោះ5នាក់ហ្នឹងដែលបួសចាស់ពុទ្ធត្រាស់ទៅប្រើព្រះនោះបានដាប់ធម៌ទេសនាបានត្រាស់ដឹងធម៌ហើយបានបួសជាវិខោនៅក្នុងពុទ្ធសាសនា និងបាញ់វត្ថុខុសអញ្ចឹងបានកើតជារយហៅទៅសង្ខៈសង្ខៈសង្ឃោវិខសង្ឃោហ៎វិខសង្ឃោវិខនិងសង្ឃោកាលសង្ឃោប្រែថាក្រុមប្រែថាអ្នកជីក ប៉ុន្តែប្រែរំដល់ពួកក្រុមទីលក្ខីហ្នឹងឯងពួកអង្គភូក្រុមវិខោវាប្រមាណតាមអង្គបញ្ចវតិបញ្ចវៈិយៈភៈយៈគឺគឺថាជននឹងពួក5នេះបន្តឡើងឡើងណាបន្តខាងឡើងណាអញ្ចឹងសង្ឃៈប្រែតរំពិខុសង្ឃៈប្រែតរំពិខុនឹងសាប់មួយ ប្រែថាអ្នកអ្នកសម្លាប់ណាសង្កៈប្រែថាអ្នកសម្លាប់សម្លាប់សម្លាប់រៀបធៀបទូដាក់មកដូច្នេះសូមអ្នកសម្លាប់ឯងអញ្ចឹងបានសំលោកចៃយានអង្គពីភិក្ខុ4អង្គកហតអង្គ5អង្គកសង10អង្គកសង20អង្គកសងលើសពី20អង្គកសងតាមបិចបានលោកចៃសំមានតាមម្ល៉េះ ចក្រវៈសង្កវៈប្រកមកវិញមាន4អង្គបញ្ចវៈ5អង្គទស្សវៈ10អង្គវិសវៈ20អង្គអតរេកៈលពេវៈលោកអំពី20អង្គលោកចែកឯងនេះយើងត្រូវស្គាល់សំស្គាល់សំបានយើងស្រួលធ្វើបន់ធ្វើទៀត ព្រះដែលលោកព្រះសង្ឃជាប្រាត្រង់នេះសម្រាប់ធ្វើកម្មកម្មក្នុងសាសនាមាន4អបឡោកណៈកម្មញត្តិកម្មញត្តិទុយកម្មញត្តិបរកម្មនេះសង្ឃបុត្រអង្គអាចធ្វើកម្មបានទាំងអស់វាលែងតែវាលែងតែកថាកម្មណាកថាកម្មគឺបានឯងបុត្រអង្គវាលែងតែកថាកម្ម វាឡើងតែអបនកម្មឬក៏ឧបរមតិកម្មធ្វើកាប់ខណ្ឌ4អង្គគឺអត់កើតទេអត់បានហើយសង្ឃៈ4អង្គប្រវត្តិកម្មធ្វើកើតនឹងហៅតណ្ហកម្មណាអដូចជាបុគ្គលឧបសម្មតិកម្ម គឺមិនកើតទេ4អង្គអាភិមកម្មគឺកើតទេអ្នកឲ្យយល់ចឹងកម្មសំវិរិសរៈភាពនឹងកម្មផ្សេងនេះពិខុមាន5អង្គពិខុមាន5អង្គឡើងទៅធ្វើអបតបានធ្វើបវរណកម្មក៏បានធ្វើកឋិនកម្មក៏បានតែឧបរមតិកម្មបំពោះ នៅក្នុងមជ្ឈិមទេនឹងអភិនកម្មមិនបានទេនេះធំទៅតាមផ្នែកយ៉ាងណាឥឡូវយកពីសង្ឃវិជ្ជាហៅចិត្តវៈ10អង្គទៅបានទឹកកម្មបានទាំងអស់វាលែងតែអភិនកម្មធ្វើមិនបានបំពុលបានធ្វើបរិបានកថាបានដល់ចង់មាន20អង្គឡើងទៅ ទើបបានធ្វើអភិញ្ញាបានអញ្ចឹងដល់20អង្គធ្វើទាំងអីក៏បានធ្វើទាំងអស់អង្គអស់សំនឹងវាអិសរៈភាពព្រោះសាសនាអ្វីអ្វីនៅក្នុងសាសនាទំព័រទាំងអស់ហ្នឹងលោកផងអស់ហ្នឹងមានសំជាអិសរៈភាពដោយជាលោកយាយលោកតាវេចង្ហឹងចឹងអាតួយ៉ាងវេចង្ហឹងចឹង14អង្គទៅវេសង្កសាបានទេ បានทําឲ្យបានចិត្តព្រោះខ្លួនអង្គទៅក្រណាវេទដូចឆាន់បានណានេះឆាន់បានណាតាមបានលោកឆាន់បានលោកប្រពុតជាមិនទី3ណាលោកអនុញ្ញាតនៅមុតដល់ដល់ការប្រែនឹងការឆាន់ដល់ចំខ្លួនអង្គបានណាអញ្ចឹងវាសតបានឆាន់បានតាមនឹងមានអានតិធ្វើអបោ5 សំមានអង្គភាពធ្វើគេហៅថាឆាំបានធ្វើអបាយកណកម្មបានឥឡូវលើកវិញមួយទៀតអដូចជាបឡតនកម្មអបឡតនៈហ្នឹងតែថាប៉ុណ្ណឹងទៅប្រាក់អបឡតណាអលោកៈអលោកៈអលោកណៈគឺយ៉ាមើលហើយថែមបាក់មួយមកអលោកនកម្មគឺសម្ដៅប្រាក់ អញ្ចឹងរបស់នេះទៅទៅលើប្រគុណឡើងចេញទៅរកដុល្លារសំពួតអង្គគេធ្វើអបឡោតនកម្មទៅលើវត្ថុដែលត្រូវឲ្យទៅលើបុគ្គលមិនមែនធ្វើអបឡោតកម្មដើម្បីខ្លួនឯងទេមិនមែនចង់និយាយថាបាយ4បាបនឹងវាសន្តិសុខឲ្យខ្លួនឯងធ្វើអបឡោតនកម្មដោយខ្លួនឯងទេមិនដែរ មិនដែលធ្វើអឡោណកម្មដោយទៅខ្លួនឯងទេតែខ្លួនឯងសម្រាប់ចាំបាច់និយាយពីអឡោណកម្មទេអឡោណកម្មគឺធ្វើសម្រាប់សំសម្លឹកទៅលើបុគ្គលណាមួយដែលមិនមែនសមអោឧទាហរណ៍អីឥឡូវពរមកត្រង់ចពរមួយអាចពរមួយមានទាយកពីវេសំសតេញៈតពីព្រះអង្គខ្លួនអស់តែរបស់ទាំងអស់ឲ្យតែបងណា នេះ4អង្គណាតែហ្នឹងបីអង្គទៅចម្លឹងមើលព្រះអង្គទៅចម្លឹងមើលអង្គណាឥឡូវមានពរមានស្បប់មានពរមានស្បប់អង្គឡើយលោកចែកលោកឲ្យទៅអង្គណាមួយទៅបីអង្គអត់មួយអង្គបាទនេះប្រឡោអនកម្មចង់និយាយទេតែបើសិនជារបស់នោះវាគ្រប់ហើយ បាយយកទៅបាបហើយយកទៅខ្លួនហើយគឺយកទៅឆាប់យកទៅប្រើព្រះទៅព្រោះនឹងជាគេមរតករបស់ព្រះហើយមិនចាំបាត់វាបលកណកម្មអីយានាងារដែលឯងទៅធ្វើនោះនេះសំណាក់ចងចាំឲ្យបានថាតផំចឹងជ្រៅយូរយូរសឡេសឡេសឡំសឡំទៅធ្វើបុណ្យអីក៏ដូចចិត្តវិខុសក្នុងហ្មងនេះតាមចឹងតាមដូចទី3យើងត្រូវនមស្ការ 3សពុទ្ធបធម៌សង្ឃនឹងអព្រះអង្គគង់ថយនៅឡើយដល់ប្រពុតលោកបែរពៀនទៅនៅសល់ប្រធរតំណាងប្រពុតណានៅសល់ប្រធរតំណាងប្រពុតប្រធរវិន័យនឹងហើយតាមព្រះអង្គជាប្រេនគឺព្រះអង្គលើផ្ដាំអានំតំណាងយំងក់ងក់ងក់ងក់យំយំងក់យ៉ាងម៉េច យើងនឹកឃើញថាគេឯងទាំងអស់នេះសអរហតអរហន្តហើយខ្លួនឯងនៅបុត្រជនព្រះនៅមិនបានសម្បត្តិផងក៏តម្រង់អស់ព្រះទៅបានអីសម្បត្តិទៀតមិនហើយជុំដល់សមត្ថភាពបានព្រះអង្គថាណែអនន្តកុំយកណែចិត្តនឹងខុសហើយខលនឹងវិន័យថាពុទ្ធមានយកជាមួយណាទៅថាពុទ្ធចែកឲ្យអ្នករាល់គ្នាអីតាណាធម្មវិន័យនឹងថាពុទ្ធទុកចែកឲ្យអ្នករាល់គ្នា បានលើកតាមធម្មនាលគឺធម្មនាលខុសទាំងឡាយនរជនណាជាឧបាទជាឧបាទថាពិភពពិភពនៃត្រូវសិក្សាត្រូវធ្វើសេចក្តីគោរពក៏សត្វរែងអប់រំចិត្តយកផងទៅជាទីពឹងដល់ហើយឈ្មោះថាជាអ្នកគោរពគោរពដល់ព្រះថាពុទ្ធថតថាពុទ្ធរែងទុកអស់ហើយណែលោកព្រះនេះគឺលោកខំអញ្ចឹងបានកធហ្នឹង បឋមខន្ធបបាបាសារបណ្ណកុសលតោបសម្បតិសច្ចតបរតបណ្ណនឹងហើយជាព្រះនឹងហើយជាអាចារ្យលោកអត់មានតាមថាឲ្យអំណាធ្វើព្រះជារិះសាទៅជនអត់ទេលោកដាក់ថាមានពិខុសឡើយអំណត់អត់អំពីតថាគតទេគឺធរនឹងនៃតែតថាគតបានសម្ដែងវាហើយជាព្រះអាចារ្យជាសាស្ត្រានៃអ្នកណែលោកផ្ដាំលោកបានទៅលើពធ បធរជាទូព្រះម្ដងអត់អំពីពុទ្ធបធរជាទូព្រះអញ្ចឹងលោកយាយលោកតាបាក់កើតតរទេតរទេតរថាមិនបានតរថាទិញឃើញព្រះបាទគឺធរនឹងមានធរនេះជាទូរត់អញ្ចឹងយើងអង្គប្រឹងសិក្សាអប់រំចិត្តតែដល់ណាមួយមិនបានសិក្សាមិនបានស្គាល់បាត់ទេដល់នឹងមិនរួយព្រះទេ បើស្អីយើងកាពីទៅដាក់ក្នុងថតជាទៅគ្រប់ស្រុកគ្រប់ខេត្តទៅហើយក្រោកឡើងស្វាយគុំទៅហើយវិខៃគុំស្គីទៀតទៅមិនដែលបានបានលើសោះមិនដែលបានប្របាប់អីសោះអ្នកនឹងបីព្រះតែមិនស្គាល់ព្រះយ៉ាងណានេះអត់ស្គាល់ព្រះទេព្រោះมันបានដឹងអត្តរសធម្មរសរសជានៃធម៌មិនបានដឹងអត្តរសអមរស អត់ទៅរត់ខំរឿងចិត្តទូព្រះនឹងអត់បានធ្លុះរូបចិត្តទេព្រះអង្គចំណាយអំពីអនាមបានស្ទេណែនឹងវធទេចោល៤នគរចម្រើនយូរទៅបានចិត្តស្ងប់នឹងនឹងវធទេនឹងយើងបានគាត់បានគ្រប់យើងបានកលជានៃធនឹងហើយប្រពុតប្រពុតនឹងមកសន្តិនក្នុងលោកយើងតាប្រកាសណាគ្រប់អង្គរៀបរាល់ថ្ងៃនេះ បើតពុតមកទៅថឹកហើយហើយបើខំសឹងមកខលទេតែគេជឿញទេឲ្យមកទៅថឹកព្រះមកទេអត់មកទេខាងបានអញ្ចឹងព្រោះរត់មានរូបមានអត់ព្រះអង្គក៏ទៀបបាត់ទៅហើយអញ្ចឹងយើងតែលៀបខប្រកអត់ទៅឯខនឯងគឺប្រពុតអញ្ចឹងគោលណាចម្រើនទៅបានបានមកចាក់បានបៃទេបានសុខៈសមាធិ បានន័យទេបរិធិរខសមាធិអបញ្ញាវិបញ្ញាអ្នកនឹងពុទ្ធថាបានឃើញព្រះពុទ្ធដោយភ្នែកពោលគឺតែហើយចិត្តតចៈភ្នែកតែណាបានឃើញព្រះពុទ្ធដោយភ្នែកចិត្តចិត្តបានតែបានហើយនៅដែលរីករាយទឹកបានតែបានហើយនៅដែលឯកចិត្តបានតែបានហើយនៅដែលស្ងប់កាយស្ងប់ចិត្តបានតែបានហើយនៅការបង្កចិត្តនឹក បានតែបន្សល់ឃើញបាត់នៅវត្ថុនាមធម៌ឃើញច្បាស់នៅត្រៃលក្ខគឺបាត់នៅចក្រារិយសច្ចបានឃើញនៅមេអោនៅពៀននេះនឹងនឹងហើយប្រពុតប្រពុតដល់ទៅនឹងហើយប៉ុន្តែក៏មានកលខ្លះដែរដោយជាអង្គប្រតិថាដោយប្រាក់បតិមាកប្រាពោតិប្រចិត្តដីប្រធោ ព្រោះលោកបរិហាជាវត្ថុឡើងព្រះដែរប៉ុន្តែដែលវាធំជាងគេគឺធម៌ធំជាងគេទៅបរិហានេះធំជាងគេគឺវត្ថុជាវត្ថុដែរចំណុចដែលឃើញធម៌ដែរអញ្ចឹងសង្ខារគោលការសំខាន់មកឯកសត្វតាមមាន3ប្រពុទ្ធ ព្រះធម៌ព្រះសង្ឃតំណាងព្រះនិងព្រះបរមាតរព្រះធម៌ព្រះដីសលិរធាននិងព្រះធម៌ប៉ុន្តែធំលើធម៌ឯងធំជាងបើយើងមានព្រះបរមាក៏អត់មានណាប៉ុណ្ណាធម៌ព្រោះនៅតែរះបន្ទូលថាមិនទាន់ដល់ថាគុណដែរបធរនឹងធ្វើបាបធ្វើបាបរំចិត្តប្រសੰនឹងមុខជាកម្មជាគួរដែលគួរនឹងសាសនា និងរឿងពុទ្ធសាសនាយើងអញ្ចឹងយើងត្រូវស្គាល់កុំធ្វើបាបតាមផ្លូវកាយយ៉ាចិត្តចិត្តបងនឹកទុច្ចរិត10លះបង់តាយទុច្ចរិត2វិច័យទុច្ចរិត4មនុស្សទុច្ចរិត3កាយទុច្ចរិត3ទី1សម្លាប់តាមទី2លួចគេ3លួចប្តីគេប្រពន្ធគេខំកាត់ នឹងដោយចរិត3វិចិត្រដោយចរិត4ទី4និយាយកុហកទី2និយាយយោយងចាអោទី3និយាយពីអប្រជាតិញទី4និយាយពីប្រយោជន៍សំឆបលៈនឹងមនុស្សទុច្ចរិត3ទី1សម្លឹងពេកចង់បានប្រកេទី2វាបានចងក្នុងក្នុងចិត្តទៅចង់អធិញ្ញាទី3យល់ហុកមិនឆាប់ទេអត់យល់កម្មផលអត់ជឿអំពើល្អអំពើអាក្រក់ នេះការប្រព្រឹត្តអាក្រក់តាមទឹកចាវិចារចិត្តនឹងយើងត្រូវតែលះបង់ណាត្រូវលះបង់នឹងសពបបសអក្រណំនេះវិទ្យាខចេញមកគឺនៅលើការប្រព្រឹត្តសុទ្ធហ្មងហើយសមាធិរសាតែសុចរិតកាយសុចរិតវិច័យសុចរិតមនោសុចរិតសមាធិហ្នឹង ស្លាប់ទៀនទី1មិនសម្រាប់សត្វឈប់សម្រាប់សត្វទី2ឈប់រឿងក្រគេទី3ឈប់រឿងប្រពន្ធពួកគេប្រីគេហើយវិច័យដូចក្រទី1ឈប់និយាយកុហកទី2ឈប់និយាយចាក់តាក់យល់ទី3ឈប់និយាយអក្រក់ទី4ឈប់និយាយប្រេះប្រាស់មនុស្សទៅក្រ3ទី1មិនសម្រាប់ទៅចង់បានមកទីទី2មានមេឡាធរទី3សមាធិសមាធិតែសមាធិណាគោះឡាសោក៏តាមរីហើយ បំពេញប្រត់ណាដោយលោកយាយគូទៀនសត35សត3សតព្រះអង្គរស័ក14និងសតតាកុសលធម៌ហើយទី3សច្ចតបរិយាយប៉ុណ្ណឹងគឺបរមចិត្តគឺសមថៈនិងវិបស្សនាកម្មតានេះគោលការណ៍សាសនាបង្ហាញសាសនាមាន3ពុទ្ធធម៌ពុទ្ធណែឥឡូវអាត្មាខ្ញុំបណ្ណាសទ្ធិសាសនាមួយទៀត គេហៅព្រហ្មញ្ញសាសនានិងពីហេរសាសនាសាសនាខាងក្រៅលោកពុទ្ធព្រហ្មញ្ញសាសនាតែពួកព្រាហ្មណ៍អាចារ្យគេប្រកាសគេយិនព្រះគេព្រះព្រំព្រះអេសោព្រះនរាយនេះមានព្រះគេ3ប្រព្រំដាក់ក្រោយមុនដំបងអិននេះ ព្រះប៉ុន្តែប្រអិនពុនច្រើនពេកដល់ច្រើនពេកមិនកើតទេយកទៅរះមិនកើតដាក់ប្រពន្ធម្ដងព្រោះប្រពន្ធធំហើយប្រពន្ធប្រពន្ធអត់មានប្រពន្ធញ៉ែគេទៅរះគេដោគេបានដែរហើយទៅចិត្តអញដឹងតែធ្វើព្រះអញមានបានត្រាស់មកណាអមព្រមជាព្រះរបស់ព្រិញប្រាអេសោពរៀនទៅនិយាយតាមលឿនណាប្រៃសោលោកឃើញតម្លាក់ទេ ស្លាប់ទេឡងទឹកស្លាប់ថាស្លាប់ទេចូលឃើញប៉ះរាយនេះរាយដៃច្រើនណាកាន់បងចាក់ផងផងណាមើលនេះមិនលេងព្រោះនៅកាន់កបတ်ដែរណានៅច្បាំងអញ្ចឹងព្រះចេះខឹងតែអន់ចិត្តនៅកាន់ដៃកាន់លំពេងកាន់កងចាំងសាសនានេះខំពីប្រពុទ្ធសាសនាប្រពុទ្ធសាសនា បញ្ជាក់អំពីកម្មនិងផលដែលយើងបានសម្ដែងមិញសពបាបដកណង្កុសលវសម្បទាសេចក្របរិយោតកណសតតែជាទួកម្មអស់ចិត្តកម្មអំពើផលបានដីសតតទឹកកើតអំពីកម្មសកម្មខ្មៅកុសលអកុសលជាអ្នកផ្ដល់អុសកន្លែងបានបានចុះនិយាយអំពីការរត់នឹងសាសនាដល់ព្រមបាញ់សាសនាគេអត់និយាយចឹងទេ សាសនាគេហៅសាសនាអង្វរកសាសនាអង្វរកចង់បានអាយុវែងចង់បានសុខចង់បានចម្រើនត្រូវតែទៅអង្វរកប្រព្រឹត្តប្រាក់ឲ្យទៅនឹងប្រាក់នេះដងវកឬបរិកម្មណាបរិកម្មតកាព្រាមបុជានិចោមេតធរបៃសីនិកតូងតូងធំតែតូចតែធំ មានពេបុនឆុងពេចបោធុពេចបោអងនេះទៅណាឲ្យទៅពេចិត្តទៅអបទៅចូលទៅច្រើនណាណែប្រយ័ត្នសម្រាប់ណាទៀតនិយាយលោកតាអត់មានគ្រោះថ្នាក់តើអត់ចាំធ្វើកាត់ទូទាយទីណាឈួតឈួតនៅឈួតមកគូខ្វក់ទីចុះទីឡើងហើយមានកម្មតាណាស់ ចឹងចូលទៅសំវុនកាត់កពុះបានវានិយាយបំពោះដីបាច់នេះនេះអត់ទៅបំពោះម៉ាំទៅពោះដីខ្សាច់បន្តិចគេភ្នំបន្តិចបន្តអានេះឈ្មោះនេះអានេះឈ្មោះនោះផុតសារទៅធ្វើសូត្រទៅទៅបានធ្វើបាយកោមបាយសតដាក់ទៅក្នុងករូងទៅហើយចាងគេនិយាយជាមួយនឹងតាមលួយផងគជូគ្រោះជាប់គ្រោះខែគ្រោះថ្ងៃគ្រោះបាក់ដាយអញ្ចឹងទៅឲ្យអស់កម្មអស់ជាពីបីវិជីទៅ ជួនកាលគេប្រាប់ថាមើលនឹងឯងមិនយកគាត់នឹងឯងត្រូវរកអីខ្សាច់នេះអត់សុំយកដីខ្សាច់ចានហ្នឹងអើបើខ្មោចបុរាណគេរកដល់បើខ្មោចវត្តជាដល់ទៅគេមានគ្រឿងចាក់គេចិត្តរកទៅមកផ្លែគេដីខ្សាច់ហ្នឹងវាបានបបអត់រឿងសិទ្ធិរឿងប្រមាញ់សាវជនប្រមាញ់ដែរហើយសាសនាអេសូនេះអេសូនទៅពុនណាស់ ព្រះព្រះប្រមាញ់មានប្រគុណដែរពីថាស្តាប់ស្បក់លោកើតពីពីពីអ្នកហ្នឹងធ្វើលេខតគ្នាទៅចេះមកយើងហ្មងហើយដល់ហ្នឹងគេនាំគ្នាគោរពពីអស្មានគ្រប់ពីត្រូវទៅវត្តទេដូចយ៉ាងដូចយើងទៅវត្តតាំងពីលើមុនឃើញណាក្បាលប្រឡំឡើងហែក5នោះហើយនោះហើយប្រាប់បដាលោកយាយហើយលោកតាយអូ គេមានវិធីមួយគេហៅថាពេវលិកចាំអាត្មាយកពីវិធីពេវលិកវិធីនឹងគេហៅវិធីយើងបាបស្ត្រីគេសន្មតជុំនេះសូត្រផងសាសនាប្រមាញ់ដល់ចឹងទៅព្រលឹមឡើងគេយកឆ្នាំងទឹកឆ្នាំងដីយកឆ្នាំងដីឆ្នាំងស្ពាល់នឹងចុះទៅក្នុងទឹកគេហៅទលេក្នុងទីគេហៅស្នៀងបាបទេណោះមិនលេងយើងទឹកញ៉ាំយើងបាបទៀតមិនមែនតែឯងយើងបាប ទៅដល់គេមុតទឹកគេមុតទៅបាត់ដីងរកម្មទៅអោកងគីអោកងគីអោកងគីបរកម្មអញ្ចឹងក្នុងកពីខាងព្រំវិញបានរៀនបានផលិតទៅគឺអញ្ចឹងតើពេលត្រូវឡើងគេយកទឹកមកអមកផ្ទាល់នឹងអាចដល់ទៅចាក់ស្រោក្នុងអរិយរូបលក្ខរបស់លោកទីសូនទៅ ហើយតែសូមទៅអូចេញមកតាមផ្លូវទៅហើយគេត្រង់ទឹកនឹងទៅលុបលុបលុបមកថាទៅគេថាអស់បាបហើយអស់បាបហើយមានបាបឯទៀតឯងរួចខ្លួនហើយបាបបានទៅហើយចេះងាយអស់ហើយណាដូចគេគ្រប់អញ្ចឹងគេគ្រប់អញ្ចឹងពីសុខខ្មែរយើងជាប់ហោហែមកប៉ុន្តែវានៅសល់តែហេតុគំនាមត្រឡប់ទេ អ្នកកម្មសាសនាព្រហ្មញ្ញនោះរៀនទេជារៀនទម្លាប់ជាប់មកហូរដែរនៅតរតគេធ្វើវិធីបំស្រន់បំស្រន់សេចក្តីចុះសេចក្តីចម្រើនបោះហើយត្រង់ហើយតាំងទៅលាលាបំណងធ្វើវិធីលាបំណងទៀតបំលាបំបំទៅត្រូវលាបំណងសត្វតលក្ខណៈព្រហ្មសាសនារបស់ ដូច្នេះប្រកបរណាអត់នៅមួយចំណុចទៀតរឿងខ្សែកថាយកកោទឹកស្បុកព្រោះខែខែចាកថារំដៃរំជើងរំកតទាំងអស់សុទ្ធតែទំមាញ់សាសនាណាបងណាណែវាខាងលោកសំសំដែលមកសិក្សាវិបស្សនាក្នុងមជ្ឈបុរី ត្រូវយល់ពីរឿងសាសនាអឡប់ទៅវិញគិតថាម៉េចគិតយ៉ាងម៉េចមកវិញហ៎ពួកនឹងតែតែមកកន្លងហើយមករៀនយកសិតតែទួវិសនាបានលោកអាចារ្យបសនាអីហ្នឹងប៉ុន្តែទៅយ៉ាងម៉េចយកការចេះដឹងនេះត្រឡប់ទៅវិញនៃការចេះដឹងត្រឡប់វិញទៅប្រើព្រះទៅកាត់បងនៅទំនៀមទម្លាប់មុនទៅដល់ប្រាប់លោកយាយលោកតោញាតយមពុទ្ធបរិស័ទ អាត្មាកម្មមិនតតែសិក្សាវាស្មានតែនឹងព្រះក៏ខំប្រឹងតែរៀនអស់តែ15ឆ្នាំអស់ហើយមកចាស់ហើយព្រោះដល់នឹងគ្រូធម៌ដល់សំដែងផតទេនឹងបែរព្រះផងប្រមាញ់សាសនាឯតាអោយកឲ្យធ្វើបែបស្មានដល់ឥឡូវស្មានតែធ្វើទៀតហើយនិយាយចង់ទៅទឹកបងទៅលេងទៅ អត់មកមិនហ៊ានពោដឹកទេដាច់ហ៊ានចារហាទៀតទេហ៊ានទូយន់ទេហ៊ានស្ដោះលោកទៀតទេនឹងនិយាយលោកតាអើយអត់ទៀតមកហ៊ានទេ អនុបាបតានឹងប្រមាញ់សត្វណាអ្នកទៅចេះត្អូនអែប្រាប់ប្រសពកំឡប់ទៅវិញថាអាត្មាទៅតែមកបពេញវិជាថ្មីថ្មីស្អីក៏ប្រកែដល់មកនិយាយតាអើយមកបើហើយពេញជាថ្មីថ្មីមើលបានសញ្ញាបត្រប៉ុណ្ណានេះមិនមែនលេងទេ អត្តកែថែមទៀតនៅអង្គណាមានសង្កករណាមោតបេខាបន្ថយជាបងចោលជំនឿដល់ទេទាំងអស់ព្រោះព្រោះយើងទទួលប្រសងផងជាទួប្រសងបងឯរបស់ពុទ្ធបរិស័ទនេះព្រះអង្គគ្រប់អង្គសុទ្ធតែជាទួប្រងទាំងអស់ជាបងឯរបស់ពុទ្ធបរិស័ទនេះគោលសាសនាថ្មីមកចុះខាងលោកយាយលោកតាមលោកវិញ តាំងមិនទាន់មកផ្សេងដល់ទៅវិញយើងបានចេះទៅយើងគិតយកការចេះដឹងទៅប្រើប្រាស់ពីដើមមកថ្ងៃហែប៉ិនដឹងលោកអើអង្គុយបាច់បីបីជាទឹកមកតែវល់ល្ងីចុកក្នុងចុកកេះចុកចកអស់ហើយវិជាទេខ្លាចមិនបានបងឬសូវិថាវិថាធ្វើបន់មានបាយផ្សេងអត់បានបងទេតែមានបានមានបាយផ្សេងបានបងខំប្រឹងនឹងកប់ប្រលុបចោចចាប់ប្រដចោលទោះតែទៅពេលទៅទៀតព្រោះតែរឿងបាយផ្សេង ឆ្លាតផងពីគោពីបនមួយមួយឥឡូវយើងបានមកសិក្សាយើងដឹងថាអូនោះណោះមិនដែលតែពុទ្ធសាសនាដែរបាយសីនេះស្លាផលនេះសកលដូចនេះហ្នឹងវិចារណាទៅចារណាទៅព្រោះព្រមញ្ញសាសនាជាសាសនាគេក៏លឹងហើយនឹងជំនីណាយល់លឹងលឹងនឹងពីហ្នឹងអ្នកកកើតទៅគេប្រឹកណា រហូតព្រមសាសនានេះយកតែនៅធ្វើព្រះហ្មងព្រះលឹមចាយោនីនឹងហ្មងហើយដល់កន្លែងណាឆ្ងាយឆ្ងាយដាច់ប្រយ័ត្នផុតអំពីពួកព្រំមាញ់ខ្មែរយើងអត់នៅទំនៀមទម្លាប់ធ្វើបាយសិនយើងបាយសិនមើលសតដូរមើលគេទឹកឲ្យសំទៅនៅទឹករួលហ្មងបាយសិនស្លាប់ទាំងអស់ក្នុងណាំងលឹងសូននឹងយោនីរបស់នាងរបស់លោកយាយតាយសូន នឹងណេះមិនដឹងស្មានធម៌នឹងវាស្បើមណាស់ដល់ឡប់ទៅមកនាំទៅថ្វាយបង្គំលឹងរបស់លោកគេលោកតាទៅប្រពន្ធទៅទៅវិញណាទៅនេះនេះយើងសឹកឲ្យចេះមករៀនអត់ចេះអញ្ចឹងពីខាងទៅថ្វាយបង្គំកើតទៀតទេអាត្មាពីដើមដឹងថ្វាយបង្គំណាដល់ដឹងថាអៀនដៃអើយអៀនដៃលោកទៅថ្វាយបង្គំអីចឹងចឹង yên tay មកទៅមួយតែពេលណាទៅណាក៏ឃើញដំណើរលើកណ្ដាលដៃនោះដកចេញដកចេញទៅអាត្មាវិញនៅស្វែងគំចឹងចឹងដល់ទីទៀតតាំងទៅមួយទីពីដើមមិនដឹងឆ្វែងគុំស្ទៀងខ្ញងហូចុះចិត្តហ្នឹងគេមិនដឹងមែនដល់ទៅហើយទៅមួយចឹងការវិទ្យាលោកវាលោកតាមិនដឹង